អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមកធ្វើការ review តាក់ទងទៅនឹងកម្មវិធីដាក់គុណ8ដាក់គុណ4ឬដាក់ T point អ្នកទាំងអស់គ្នាដឹងហើយតាមធម្មតាដើម្បីធ្វើការដាក់គុណ8ដាក់គុណ4ដាក់ T point អីលោកតាតាយើងមាន hero ដែលមានគុណ8ដើម្បីធ្វើការ copy code មែនទេប៉ុន្តែសម្រាប់កម្មវិធីមួយនេះ គឺយើងមិនតម្រូវបែបហ្នឹងទេអឺមិនថា hero នគរចាស់នគរថ្មីទេហើយឬក៏ hero ដែលមិនមានគុណ8សោះឬក៏គុណ4សោះឬក៏ T point សោះក៏យើងអាចធ្វើការដាក់នៅអឺ គុណ8គុណ4ឬក៏ three point នឹងបានដែរណាកម្មវិធីមួយនេះវាមានលក្ខណៈស្រួលមែនទែនហើយយើងក៏មិនពិបាកក្នុងការតឡើងដែរហើយក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីដំណាក់កាលមួយមួយនៅក្នុងការតឡើងទាំងអស់គ្នាណាអូខេឥឡូវ let's go យើងទៅមើលហើយអញ្ចឹងអ្វីដែលខ្ញុំ recommend ដំបូងឡើងគឺអ្នកទាំងអស់គ្នាគឺត្រូវតែមាន កម្មវិធី Net Framework គឺ3.5ដើម្បីឆែកថាម៉ាស៊ីនអ្នកទាំងអស់គ្នាមានឬក៏មិនមានដល់មកคลิกលើ My Computer នេះ uninstall program នេះ program and feature នេះចូល នេះចុចនេះមួយទៀតអញ្ចឹងអ្នកនរគ្នាអាចចូលមើលបានអញ្ចឹងនេះគឺ net framework 3.0ជាង3.5ណាបើសិនជាករណីកន្លែងនេះគ្រីសពកខៀវបែបនេះមានថាយើងតឡើងរួចហើយនឹងតែបើអត់មានទេអ្នកទាំងអស់ធ្វើការតឡើងវាមកឬក៏អ្នកទាំងអស់នេះអាចចូលទៅក្នុង Google វាយពាក្យ net framework 3.5នេះដើម្បីធ្វើការ download ហើយ install វាប៉ុណ្ណឹងមកជាការស្រាច់អឺកម្មវិធីមួយនេះវាគ្រាន់តែជាការ recommend របស់ខ្ញុំទេអ្នកទាំងអស់នេះអញ្ចឹងដើម្បីប្រើកម្មវិធីអឺ auto នេះបាន អញ្ចឹងអាចមើលទៅវីដេអូនេះអូខេយើងមកស្ដាំលើរូប JX នេះយើង open file location នេះកន្លែងនេះយើងដើម្បីរកទីតាំង JX ណាហ្នឹងហើយបើតាមធម្មតាបើអ្នកម៉ាស៊ីនអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាដឹងថាវាមានទីតាំងកន្លែងណាអញ្ចឹងអាចចូលទៅមើលខ្លួនឯងបានអញ្ចឹង file មួយនេះអ្នកទាំងអស់ធ្វើការបលាវាមក extract file នេះមកណាវានឹងចេញជា folder បែបនេះឲ្យយើងមើលបន្ទាប់មកទៀតយើងបើកវាមកក្នុងនេះវាមាន2 file ទៀតណា ក្នុងនេះមាន2 file អញ្ចឹងដំបូងយើងត្រូវពលា file setting នេះមកមួយវាចេញ folder បែបនេះអញ្ចឹងអ្នកទាំងអស់នេះត្រូវការ copy នេះ copy ក៏បានកាត់ក៏បានឥឡូវខ្ញុំកាត់ឲ្យមើលហ្មងណាកាត់យកមកផាសក្នុង folder JX នេះនេះជា folder JX របស់ខ្ញុំតែពិតមានម្ដងរួចហើយប៉ុន្តែនេះសារខ្ញុំចង់ឧទាហរណ៍អ្នកទាំងអស់គ្នាមើលទេអញ្ចឹងបើមានម្ដងរួចហើយបើយើងចង់ធ្វើក៏បានមិនចង់ក៏បានដែរតែនេះខ្ញុំឧទាហរណ៍មើលអូខេខ្ញុំផាសចូលណាឃើញទេ ចឹងរត់ចូលហើយណានេះតែរត់ចូលហើយខ្លះណាដល់ពេលដែល pass ចូលវាមានពាក្យ replace ចឹងគេចូល yes ហើយដើម្បី replace វាចោលចឹងណាហើយយើង refresh វា2 3ចឹងមកហ្នឹងហើយហើយយើងធ្វើការបិទវាចោលប៉ុណ្្នឹងមួយណាអឺចំពោះទី2យើងធ្វើការបលា file នេះមកបលា file នេះ extract វាអឺកម្មវិធីមួយនេះឈ្មោះពេញឈ្មោះដើមរបស់វាគឺឈ្មោះ JX នេះអឺ JX2 helper ហ្នឹងហើយប៉ុន្តែនេះអត់ទេណាភាសាគេដូរឈ្មោះអស់ហើយ អូខេអញ្ចឹងអានេះយើង copy វា copy ក៏បានកាត់ក៏បានដូចគ្នាអញ្ចឹងយើងទៅរកទីតាំងចេញដែរខ្ញុំចូលទូរស័ព្ទហើយខ្ញុំមិញខ្ញុំចង់បិទអូខេបែបនេះមកហើយយើងផាសវាក្នុងក្រៅអត់ផាសវាចូលតាម folder លឿងលឿងនេះណាផាសវាក្នុងក្រៅក្រៅបែបនេះនេះវាចេញមក3 file 1 2 3ណាចានេះយើងបិទវាចោលទៅបិទវាចោលទៅហើយអា file នេះយើងមកស្ដាមវាហើយយើង run through មក desktop ដើម្បីងាយស្រួលមើលទាំងអស់គ្នាណាបើប៉ុណ្្នឹងមកចប់អូខេហើយ file នេះយើងត្រូវការ run វាជាមួយ administrator ដូចគ្នាអញ្ចឹងចុចមកស្ដាំលើវា property មិញណាមួយមួយសិនបបោខ្លាយទៅអ្នកខ្លះគាត់មើលអត់តាន់បែបនេះចុច run នេះនេះនេះខ្ញុំធ្វើរួចហើយបានខ្ញុំគ្រីសអញ្ចឹងអានេះខ្ញុំគ្រីសចឹងមកអូខេប៉ុណ្្នឹងមកចប់ណាអូខេបន្ទាប់មកទៀតយើងអាចតតេសជាមួយនឹង GX បានណាអូខេអញ្ចឹងខ្ញុំមាន GX ពីរផ្ទាំង គឺជា hero របស់ខ្ញុំដែលខ្ញុំដាក់ C ប្រជាចោលតែតំណាងដែរដែល GM ក៏អត់ធ្វើការ ban hero ខ្ញុំអូខេ hero 2នេះគឺវាមានគុណ8ស្រាប់ហើយអញ្ចឹងខ្ញុំអត់ដាក់គុណ8ទេខ្ញុំដាក់ T point អូខេអញ្ចឹង hero នេះវាមានគុណ8ដូចគ្នាប៉ុន្តែខ្ញុំអត់ដាក់គុណ8គុណ4ទេខ្ញុំដាក់ T point ដោយសារ T point វាមានតែ600អញ្ចឹងយើងដំណើរការវាអឺជាទូទៅបើអ្នកទាំងអស់គ្នាចុច10បាក់คลิกលើវាក៏បានដែរបើសិនតែអ្នកទាំងអស់គ្នា បានធ្វើ process កន្លែងនេះរួចហើយណានេះគ្រីសកន្លែងនេះរួចណាតែបើអ្នកទាំងអស់អ្នកបានគ្រីសទេមកស្ដាំ run administrator បើប៉ុណ្្នឹងមកចាំបន្តិចឲ្យវាដើរសិនសាថ្មីនេះចាញ់មកហើយណាអឺនេះគឺជាឈ្មោះ file មួយនឹងគឺជា x2 helper អញ្ចឹងវាមានលក្ខណៈងាយស្រួលទេនេះចុចឡើងនេះ អញ្ចឹងអ្នក hero ដែលខ្ញុំពងបើកវាច្រើននេះនៅក្នុងផ្ទាំងនេះតែខ្ញុំអត់បិចសូឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងយើងចុចមកវាមានទាំងអស់អញ្ចឹងយើងរកមើលឈ្មោះយើង hero គេឈ្មោះគេអឺ Prosin 5 PP អញ្ចឹងខ្ញុំដើររកមើលសិនណានេះអានេះឈ្មោះ Fairy ទេអត់ត្រូវមួយ hero នឹងទេ Dark Small ស្នេហ៍ត្រូវនេះអូខេអញ្ចឹងត្រូវហើយណាហ្នឹងហើយអញ្ចឹងត្រូវជាមួយនឹង hero មួយហ្នឹង អឺ experience នេះវាសូកន្លែងនេះឲ្យយើងមើលទេនេះសូកន្លែង experience នេះសូព័ត៌មានឲ្យយើងមើលអញ្ចឹងដើម្បីធ្វើការដាក់គុណ8ឬក៏ដាក់គុណ4ឬក៏ three point អឺខ្ញុំអាចប្រាប់អ្នកទាំងអស់នេះបានអ្នកទាំងអស់នេះចុចបែបនេះនេះគ្រីចង់បានគុណ4ណាចង់បានគុណ4គ្រីកន្លែងគុណ4នេះចុចពាក្យ apply ណាចង់បានគុណ8គ្រីកន្លែងគុណ8ចុចពាក្យ apply ចង់បានទាំងពីរចុចទាំងពីរគ្រី apply ប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់បាន three point ដោយសារ three point ខ្ញុំមាន ត្រឹមតែ600 three point ទេ ហើយអ្នកទាំងអស់គ្នាដឹងហើយតាមធម្មតាកូន8គឺយើងអាចដាក់លើសពី1000ទេបើដាក់លើពី1000ពេលដែលយើង return hero គឺបាត់ហើយដោយ hero នេះអីលើពី1000ហើយអញ្ចឹងមុនក្រោយគាត់វាបាត់ទេអញ្ចឹងវាតាមប្រភេទដែរ hero ខ្លះខ្ញុំទុកបានលើ1000 hero ខ្លះដាក់លើពី1500ទៅបាត់ឈឹងពេលខ្ញុំ return អញ្ចឹងខ្ញុំអត់យកអាពីរនឹងទៀតទេយកថែមនឹងបាត់ហើយកូន8ហ្នឹងអញ្ចឹងខ្ញុំអត់យកទេខ្ញុំយក T point អញ្ចឹង T point ពេលបច្ចុប្បន្នខ្ញុំមាន600អញ្ចឹងខ្ញុំចង់ថែមអឺ 750 7500ដើម្បី7400បានណា7400ហ្នឹងហើយបន្តមកទៀតខ្ញុំចុច apply apply អញ្ចឹងវានឹងសូរពាក្យថា apply select accessible please process book compose អញ្ចឹងដើម្បី ធ្វើការឈិតដល់នឹងបានឃើញទេអញ្ចឹងយើងចុចលើ book compose នេះមកវានឹងលោតពាក្យ book compose ខាងក្រោមនេះ ប៉ុន្តែកូដដែលវាលោតនេះគឺវាអត់ត្រូវជាមួយនឹងបុកកំផុសចាស់មិនយើងទេពេលអ្នកទាំងអស់នេះចុច enter ចេះក៏វាអត់ចេញដែរអញ្ចឹងអឺយើងកែវាតិចទៅតាមធម្មតាយើងវាយពាក្យអីគេទាំងអស់នេះដឹងស្រាប់ហើយគឺវងកញ្ចក់បុកកំផុសណាមែនទេនេះណាខ្ញុំជឿអាមួយនេះពាក្យមួយនេះពីណាក៏ដឹងដែរអញ្ចឹងយើង enter វាផាច់អញ្ចឹងអ្នកទាំងអស់នេះចុច start ឡើងនេះមកអូខេចាំតិច ចុចវាភាសាទៀតណាឃើញថាផ្លាច់ហើយអូខេខ្ញុំសុំសាកភាសាទៀតអញ្ចឹងកន្លែងនេះយើងវាយពាក្យថាខ្ញុំយកតែ5000បានហ្នឹងក៏មិនពិបាកអញ្ចឹង5000អញ្ចឹងយើង ធ្វើការ apply វាមកអូខេអញ្ចឹងបន្ទាប់យើង apply ហើយវាដាក់ថា apply select successful please start in book compose ហ្នឹងហើយអញ្ចឹងយើង start នឹង book compose នេះមកនេះហើយនេះ ហើយនេះយើងវាយពី open book compose នេះមកអូខេយើង enter មកវាចេញផ្ទាំងបែបនេះបន្ទាប់មកទៀតយើងចុចធ្វើការ start វា start ដែល menu ដែលគេប្រាប់ឲ្យយើង start មិញនេះឃើញភាគរយ load ហើយអញ្ចឹងគឺអូខេអញ្ចឹងគឺ5000គឺចូលក្នុង hero ខ្ញុំអញ្ចឹងកន្លែងមុនហ្នឹងគឺអឺចង់និយាយថាយើងប្រសិទ្ធជាធ្វើខុសបន្តិចទេយើងខុសត្រង់អីគេយើងខុសត្រង់ថា យើងអត់តន់វាយពាក្យនេះនេះខ្ញុំតេះរួចហើយអញ្ចឹងយើងវាយពាក្យនេះមុនមកណាយើងវាយពាក្យនេះមុនរួច ចាំយើងចុច apply apply រួចយើងចុច start វាយោតែម្ដងណាហ្នឹងហើយហើយតាមធម្មតាបើអ្នកទាំងអស់ចុចពាក្យបុកកម្ពុជានេះអាកន្លែងនេះរត់មកគឺរត់អត់ត្រូវទេដូចអាអាខ្ញុំធ្វើមុននឹងខ្ញុំដាក់បុក tea point 7000ជាងហ្នឹងគឺវាធ្វើមកខ្ញុំធ្វើមកវាអត់ចាញ់ទេតែវាខុសកន្លែងនេះចឹងកន្លែងនេះយើងវាយដៃមកហ្នឹងបើសិនករណីវា error code នេះពេលបច្ចុប្បន្នណាណាហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជារបៀបដាក់ tea point ឬក៏បុក baby កូន8ឬក៏កូន4 ដែលមានលក្ខណៈអេស្រួលមែនទែនដោយសារយើងមិនចាំបាច់ប្រើនៅអឺមិនចាំបាច់ប្រើនៅ hero ដែលមានគុណ8យកមក copy ទេឲ្យតែយើងមាន hero គឺយើងអាចធ្វើការដាក់បានទាំងអស់ណាហើយវាមានលក្ខណៈងាយស្រួលដោយសារអីគេគួយហាត់សភៅស្រួលទៀតហ្នឹងហើយមិនចាំបាច់ហត់សិលេចតែឈ្មោះ hero គឺដាក់បានតែម្ដងអូខេអញ្ចឹងចំពោះការ review នៅកម្មវិធីមួយនេះមានប៉ុណ្្នឹងណាអញ្ចឹងបើអ្នកទាំងអស់នេះមានចម្ងល់អីអូខេអ្នកទាំងអស់នេះអាចធ្វើការឆាតនៅក្នុង Page Racer ដើម្បីធ្វើការ សាកសួរព័ត៌មានបន្ថែមបានអូខេអរគុណបាយបាយ